សុភាសុភាប្រលឹងមកអើយមកមកវិញហើយណាស្រងពីស្រីទុកតូចយើងមួយ ទឹកនៅធ្វើអ្វី ក្តីឃ្លានបា ចាប់ឡើងលឿនឡើងបងនឹកអូនណាស់សាភីសុសុទ្ធ ចេញទៅធ្វើសឹកបានបាយខ្វះទឹកណាស្រស់ពីសីតែបងច្បាំងឈ្នះមិនសិនហើយបានចង់ចៃគ្រប់ពេល ចិត្តត្រូវត្រូវ ចំណែកបងវីនឹកអូនណាស់ណានឹកកូនរាប់ម៉ែណាពេលប្រលឹក ចិត្តណាស្រីត្រូវតែខំចាប់យើងត្រូវខំសូសង្កត់ជីវិតរក្សាវិជាអនាចា ចំណែកបងវិញនឹកអូនណាស់ដែរនឹកកូនរកម៉ែណាពេលប្រលឹកចង់ឲ្យអូគូហើយ Mekun